គណៈសូមថ្លែងគុំដល់តេគុណហើយនឹងសូមអរគុណជាមុន ក្នុងការឆ្លើយនឹងសំណួរនេះគណៈចង់ឲ្យតេគុណជួយបកស្រាយអំពីពាក្យថាពពុតគាថាចុងក្រោយលោក មាន ពុទ្ធដីកាថា អ្នកទាំងអស់គ្នា ចូលកុំប្រមាទហើយគណៈចង់ឲ្យតេគុណបកស្រាយយ៉ាងម៉េចដើម្បីឲ្យ អ្នកដែលគាត់ស្ដាប់ទាំងអស់គ្នាមិនថាអ្នកណាជាអ្នកណាដើម្បីឲ្យដូចថាតើកុំប្រមាថនឹងគ្រាន់តែកុំប្រមាថរបៀបម៉េចហើយមួយទៀតអឺកណាចង់សួរថាគ្រប់គ្នាស្លាប់ដល់ពេលឈឺបានស្លាប់ដល់ពេលចាស់បានស្លាប់ឬក៏យើងស្លាប់គ្រប់ពេលហើយបើសិនជាយើងដឹងថាខ្លួនយើងស្លាប់គ្រប់ពេលហ្នឹងតើយើង គួរណាត់ខ្លួនយើងហ្នឹងឬយើងត្រូវជួយដាក់ជូនខ្លួនយើងហ្នឹងយ៉ាងម៉េចខ្លះ ហើយមួយទៀតកណាចង់សួរថាយើងជាទីពឹងរបស់ខ្លួនឯងអត្តហេអត្តនោនេះថាអញ្ចឹងយើងត្រូវជួយទីពឹងខ្លួនឯងនឹងយ៉ាងដូចម្ដេចប៉ិតនឹងឯងកូនខ្លីខ្លីខ្លីណាអបមាតេនអ្នកអបមាតោអមតាំងប្រទាំងណាណា នឹងអបមាទេនសម្បាទេថាអ្នកទាំងឡាយហ្នឹងចូលញ៉ាំងសេចក្តីមិន ប្រមាទហ្នឹងឲ្យសម្រេចមិនប្រមាទជាវេវចនៈស័ព្ទរបស់សតិយើងប្រើពាក្យថាសតិក៏បាន ប្រើពាក្យថាអបមាទៈក៏បានណាមិនប្រមាទហ្នឹងមានន័យជា ខ្មែរឲ្យងាយយល់ថាកុំកុំប្រមាទមានតែកុំប្រហែសស្អីដល់កុំប្រហែស ស្មើនឹងពាក្យថាត្រូវតែប្រយ័ត្នជានិច្ចមិនប្រហែសហ្នឹងតាំងពីការធ្វេសប្រហែសខណៈពជាពេលចាំតិចទៀតសិនអាហ្នឹងប្រហែសមួយឃើញឧទាហរណ៍រឿងដែលពេលវេលាដែលយើងអាច ធ្វើឲ្យសម្រេចបានដល់ពេលអាខ្ជិលនឹងវាមកណាអឺចាំតិចទៀតអាហ្នឹងឈ្មោះថាប្រហែសឱកាសនៃការសម្រេចកិច្ចការងារហ្នឹងមានណាប៉ុន្តែយើងយកអាខ្ជិលហ្នឹងមកជំនួសអាហ្នឹងឈ្មោះថាប្រហែស នឹងបណ្ដោយចិត្តឲ្យទៅគិតរឿងអីផ្សេងឲ្យធ្លាក់ក្នុងអកុសលផ្សេងផ្សេងហ្នឹងសិតតែជារឿងប្រហែសទាំងអស់នឹងប្រមាទៈហ្នឹងគេថាប្រហែសចឹងឯងមានន័យច្រើនទៀតបើយើងសិក្សាបរមត្ថធម៌ប៉ុន្តែឆ្លើយសរុបសរុបហើយមួយទៀតអឺតើយើងឈឺបានស្លាប់ ចាស់បានស្លាប់ឬក៏អាចស្លាប់គ្រប់ពេលថាជឿជាក់ថាសំណួរនេះអ្នកសួរឆ្លើយបានមែនទេមែនទេឆ្លើយថាម៉េច ថាតើឈឺបានស្លាប់ឬក៏អត់ឈឺនឹងអាចស្លាប់ដែរហ្នឹងហើយហ្នឹងហ្នឹងហើយហ្នឹងបាទបាទអឺអញ្ចឹងហើយបានជាពេលពិចារណាធัวមនុស្សដែលបំរុង ស្លាប់ពិបាកពិចារណាណាមានធัวដែលជាអភិនហបច្ចវេកណៈហ្នឹងព្រះអង្គឲ្យពិចារណា តាំងពីពេលដែលវាមិនតាន់មកដល់ដូចយើងរៀនអញ្ចឹងមានណាដល់ប្រឡងបានរៀនទេដល់ពេលប្រឡងបានរៀនយ៉ាប់ហើយមែនទេអញ្ចឹងគេត្រូវរៀនត្រៀមតាំងពីអត់តន់ប្រឡងអញ្ចឹងនៅពេលដែលឈឺនៅពេលដែលស្លាប់មកដល់នឹងឯងគឺដូចជាពេលប្រឡងអញ្ចឹងបើយើងបានទុននៃការពិចារណាសង្ខារធម៌ជារឿយរឿយតាំងពីរាល់ថ្ងៃទៅ នៅពេលហ្នឹងវាអត់រន្ធត់តក់ស្លុតពេក ដូចយើងបានរៀនច្រើនពីមុនមកដល់ពេលប្រឡងក៏មិនសូវសក់ស្លុតដែរដូចគ្នាចឹងដែរដូចជាកន្លែងពិចារណាថាអាត្មាអញគង់តែចាស់ជាធម្មតា ទេមិនអាចកន្លងចាស់បានទេអញ្ចឹងនៅណាអ្នកពិចារណាពួកហ្នឹងមិនក្មេងមែនទេក្មេងអ្នកពិចារណាមិនអញ្ចឹងហ៎គង់តែចាស់បើចាស់ហើយមិនបាច់ថានឹងទៀតក៏បានដែរចាស់ស្រាប់ហើយមែនទេប៉ុន្តែថាអាត្មាអញគង់តែចាស់ទេនៅណាអ្នកត្រូវពិចារណានោះ ក្មេងថាបន្តិចទៀតចាស់ហើយគង់តែចាស់ទេអញ្ចឹងដល់ចាស់ហើយក៏ let it go នឹងហើយ let it go ទៅបានដាក់ចង្វាក់ឯណាតោងមកចាស់នោះគ្មានស្រាំងទេណាអឺទី2យ៉ាងណាថាអាត្មាអញគង់តែឈឺជាធម្មតាគណៈវិចារណានឹងឈឺនៅនៅទេ អញ្ចឹងត្រូវត្រៀមពិចារណាតាំងពីអត់តន់ឈឺនឹងមាគាពពុទ្ធឲ្យយើងពិចារណាអញ្ចឹងឯងហើយថ្មដឹងថាសំណួរហ្នឹងអ្នកសួរហ្នឹងចេះទៀតហើយដឹងតែរៀងធ្លាប់ស្ដាប់ច្រើនទៀតប៉ិនចង់ខ្ចីមាត់ថ្មនិយាយបន្ថែមហ្នឹងហើយហ្នឹងហើយហ្នឹងហើយហ្នឹងហើយព្រោះស្ដាប់ភាសាសួរទៅដឹងតែស្ដាប់ច្រើនហើយអឺហើយមួយទៀត អាត្មាអញគង់តែស្លាប់ជាធម្មតាពិចារណាពេលណាហ្នឹងពិចារណាពេលនៅរស់តែស្លាប់ពិចារណាលែងកើតដែរនោះហើយអមួយទៀតពិចារណាថាម៉េចពិចារណាថាអាត្មាអញគង់តែវិនិច្ឆ័យប្រត់ប្រាស់របស់ជាទីស្រឡាញ់ទៅជាធម្មតាមិនអាចមិនអាចប្រឡងអានឹងបានទេបើរបស់នឹងមិនទៅចោលយើងក៏យើងទៅចោលវាដែរសុទ្ធតែពិចារណានឹងពិចារណាពេលណាថាពេលវាមិនតាន់ព្រាត់ណា ហ្នឹងហើយហើយដល់ពេលវាមកដល់អឺមែនតាអញគិតយូរហើយតាអានោះវាគ្រាន់តែអ្វីដែលគិតទុកអាហ្នឹងវាដល់ដូចយើងគិតថារបស់ត្រូវបែកឥឡូវវាបែកហើយម្យ៉ាងទៀតដើម្បីផ្ទៀងផ្ទាត់សកម្មភាពរបស់យើងព្រះអង្គឲ្យពិចារណាមួយទៀតថាសត្វលោកនឹងមានកម្មជាអ្នកផ្ដល់ឲ្យធ្វើនៅកម្មណាច្បាស់ណាស់ថាជា អ្នកទទួលនៅមរតកនៃកម្មដែលខ្លួនបាន ធ្វើពិចារណារឿយរឿយឲ្យមាន responsibility ការទទួលខុសត្រូវចំពោះអំពើកម្មខ្លួនឯងណាអត់មានកិច្ចទេពិចារណាតែប៉ុណ្្នឹងញាតិញោមឈប់បន់ហ្មងឈប់បន់ណាហើយទៅធ្វើបាបហើយបន់កុំអោយបាបមកតន់អាហ្នឹងគេការទទួលខុសត្រូវហ៎អត់ទេមនុស្សខូចមនុស្សធ្វើបាបហើយបន់កុំអោយបាបមកតន់ហ្នឹងមនុស្សខូចតាពពុទ្ធឲ្យទទួលដឹងឲ្យកំណត់ដឹង នេះជាកុសលវិបាកនេះជាកុសលវិបាកអកុសលវិបាក បាក់រៀនអភិធម្មរៀនដឹងហើយឲ្យកំណត់ដឹងមិនឲ្យកិច្ចទេអាអាបនគឺកិច្ចហ្នឹងឯងហើយបើបានកិច្ចរួចវាមិនអីទេកិច្ចវាអត់រួចទៀតហ្នឹងចឹងហើយមួយទៀតស្អីគេសំណួរមួយទៀតអីគេអត្តាហើយអត្តណោនេថោហ៎សួរថាម៉េចមិញពឹងម៉េចណាពឹងម៉េចណាពឹងម៉េចអានឹងជាពាក្យនិយាយ ដោយអដ្ឋានុរូបនិងអដ្ឋបដិរូបជាជាជាន័យអមហើយនិងន័យត្រង់ន័យអម គឺថាខ្លួនយើងគឺមិនមែនអ្នកដតីគឺខ្លួនយើងនឹងតែហ្មង គឺមកសំណុំយើងហ្មងបើថាយើងខ្លួនឯងនឹងអត់មាននៅក្នុងអ្នកដតីណាជួយយើងបានទេក៏ប៉ុន្តែនិយាយដល់សភាវៈមែនទែនពាក្យថាខ្លួន ក្នុងទីនេះដែលអាច រំដោះឲ្យចេញចាក់ទុកបាន គឺសំដៅទៅដល់តួបញ្ញាតួបញ្ញាហើយបញ្ញានឹងនៅក្នុងអរហត្តមេឯណោះបើមែនតែទៅពីព្រោះអីពីព្រោះការឃើញច្បាស់នៅសច្ចធម៌មិនអាចខ្ចីបញ្ញា អ្នកដតីមកឃើញបានទេអញ្ចឹងដែលពុទ្ធនិយាយថាឲ្យយកខ្លួនឯងជាទីពឹងគឺត្រូវចម្រើនបញ្ញបញ្ញា មានតែខ្លួនឯងមានបញ្ញា ទេទៅមានខ្លួនឯងជាទី ពឹងក្នុងន័យនឹងឯងពឹងកន្លែងនឹង តែបើថាបើជាបញ្ញត្តិបុគ្គលមិញម៉ែពឹងកូនកូនពឹងម៉ែអានឹងរឿងធម្មតាខាងក្រៅក៏ប៉ុន្តែដែលពឹងមិនបានដាច់ខាតហើយដាច់ខាតពិតជាមិនបាននោះ គឺមិនអាចពឹងនរណាមក ដឹងច្បាស់សច្ចធម៌ជំនួសយើងបានទេយល់ត្រូវនឹងមិនអាចពឹងនរណាមកដឹងជំនួសយើងបានទេ ដូចរាល់ថ្ងៃអញ្ចឹងមិនមែនអាអ្នកនិយាយអញ្ចឹងបងប្អូនមកសិតតែយល់ដូចអាទេ តាមអាចង់ឲ្យតែពួកគាត់យល់ដែរ តែសាច់ញាតិអាត្មាខ្លះនៅតែជឿប្រេះប្រដាស់ចុងដែរនោះនោះថ្វាយខ្មោចថ្វាយអីឡើយហើយសួរថាអាត្មាមិនចង់ជួយគាត់ទេចង់ណាស់តែគាត់ជឿខ្មោចជាងអាត្មាធ្វើម៉េចមែនអត់នងហើយគាត់ជឿខ្មោចជាងជឿអាត្មាហ្នឹងហើយឥឡូវអាត្មាឧទាហរណ៍មួយញោមទាំងអស់មកស្ដាប់ធម៌មែនទេមកស្ដាប់អាត្មានិយាយមែនទេ តើញាតិញោមត្រូវពឹងតិចអ្នកផ្សេងស្ដាប់ជំនួសឬក៏តិចខ្លួនឯងស៊ីនោះហើយនោះហើយអហើយដើម្បីឲ្យយល់នៅអាត្មានិយាយតើត្រូវពឹងអ្នកឆ្លាតណាមួយឲ្យយល់ជំនួសយើងឬក៏ត្រូវពឹងខ្លួនឯងណាហ្នឹងកាន់តែច្បាស់មែនណានោះហើយអញ្ចឹងពាក្យថាខ្លួនឯងជាទីពឹងខ្លួនឯងក្នុងទីនេះគឺទូបញ្ញាសុទ្ធបើមិនចម្រើន បញ្ញាទេព្រះអង្គដាក់ពាក្យមួយទៀតថា គ្មានស្អីជាសត្រូវនឹងខ្លួនឯងជាងខ្លួនឯងជាមនុស្សល្ងងឡើងពុទ្ធថាអញ្ចឹងសត្រូវនឹងខ្លួនយើង មិនមែនសត្រូវខាងក្រៅទេគឺខ្លួនយើងជាមនុស្សល្ងងអញ្ចឹងត្រូវគេបោកត្រូវគេធ្វើបាបអាហ្នឹងអញ្ចឹងហ្នឹងយើងងងមិនអាចថាអីមិនក៏បោកគាត់ចឹងអាណិតគាត់ព្រោះគាត់ល្ងងអាល្ងងហ្នឹងគេបោកហ្នឹងហើយណែចប់ប៉ុណ្្នឹងចុះឈប់តើ ព្រមអត់ប៉ុណ្ណឹងព្រមហើយហ្នឹងឯងចប់ហើយចប់ហ្នឹង